ច្បាស់ហើយលោកអេលិចសូរ៉ាអះអាងថានៅតែស្រឡាញ់កូនឌីសូនីតាអូនស្មៃដូចជាកូនបង្កើនពេលនេះច្បាស់ហើយតារាសម្ដែងលោកអេលិចសូរ៉ាបានចេញមកបកស្រាយការពិតរឿងទំនាក់ទំនងជាមួយតារាសម្ដែងនិងជាតារាចម្រៀងអ្នកនាងឌីសូនីតាប៉ុន្តែយ៉ាងណាលោកនៅតែចេញមុខអះអាងថានៅតែស្រឡាញ់កូនស្រីឌីសូនីតាអូនស្មៃដោយកូនបង្កើតរបស់ខ្លួន។ មានការចាប់អារម្មណ៍ខ្លាំងក្រោយពីពេលប្រហែលថ្ងៃមុននេះផ្ទុះសារឡើងវិញរឿងឌីសូនីតានិងអេលិចសូរ៉ាក្រោយពីមានការសៀចំហពីសំណាក់តារាម៉ូដែល ប្រាសាទដាវីនលែងស្រពេចស្រពិលលោកអេលិចសូរ៉ាបានចេញមកបកស្រាយថាជំរាបសួរពុកម៉ែបងប្អូនតាមបណ្ដាញសង្គមទាំងអស់គ្នាឃើញថាក្នុងអំឡុងពេលប្រហែលថ្ងៃនេះមានបងប្អូនជាច្រើនបានបញ្ចេញមតិយោបល់ទាក់ទងទៅនឹងបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំបាន។ សម្រាប់បញ្ហានេះផ្ទាល់ខ្ញុំបាទសូមសំណូមពរបងប្អូនទាំងអស់គ្នាសូមយោគយល់ដល់ពួកខ្ញុំដែលជាបុគ្គលសាធារណៈហើយក៏មិនចង់យករឿងផ្ទាល់ខ្លួនយកមកលាតត្រដាងនៅលើបណ្ដាញសង្គមជាសាធារណៈនោះទេខ្ញុំបាទពិតជាមិនចង់ឲ្យរឿងនេះប៉ះពាល់ដល់កិត្តិយសរបស់មនុស្សជាទីស្រឡាញ់និងក្រុមគ្រួសាររបស់ខ្ញុំឡើយសម្រាប់ខ្ញុំបាទនីតានិងអូនស្មៃខ្ញុំនៅតែស្រឡាញ់ពួកគាត់ដូចដើម និងមិនចង់ឲ្យមានបញ្ហាអ្វីដែលប៉ះពាល់ដល់កិត្តិយសរបស់ពួកគាត់ហើយជាពិសេសទៅទៀតនោះ ខ្ញុំមិនចង់ឲ្យបញ្ហាទាំងនេះប៉ះពាល់ដល់អារម្មណ៍អូនស្មាយពេលដែលគាត់ធំឡើងព្រោះខ្ញុំនៅតែស្រឡាញ់គាត់ដោយកូនស្រីបង្កើតរបស់ខ្ញុំចំណែកបងប្រាសាទដាវីនវិញសូមបងប្អូនក៏មានការកើតខុសលើគាត់ព្រោះទំនាក់ទំនងរវាង ក្រុមគ្រួសារយើងដោយគ្រួសារតែមួយហើយគាត់ជាបងស្រីដែលតែង តែការពារខ្ញុំអ្វីដែលគាត់បានបញ្ចេញ មតិយោបល់លើបណ្ដាញសង្គមនោះក៏ព្រោះតែគាត់ឃើញសារព័ត៌មាននៅក្នុងស្រុកមួយ បានចុះផ្សាយដែលធ្វើឲ្យបងប្អូនជាច្រើនមាន ការយល់ច្រឡំនិងប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំព្រមទាំងក្រុមគ្រួសារផ្ទាល់ទៅធ្វើឲ្យមានការយល់ច្រឡំកើតឡើងដូច្នេះហើយខ្ញុំបាទផ្ទាល់សូមការយោគយល់និងអធ្យាស្រ័យពីពុកម៉ែបងប្អូន ចំពោះបញ្ហាទាំងនេះដែលកើតឡើងដោយសារខ្ញុំបាទ។ ខ្ញុំបាទនិងក្រុមគ្រួសារទាំងមូលសូមអរគុណពុកម៉ែបងប្អូនដែលតែងតែយកចិត្តទុកដាក់និងគាំទ្រដល់ស្នាដៃការងាររបស់ពួកខ្ញុំកន្លងមកហើយក៏សូមអរគុណបងបងសារព័ត៌មានដែលតែងតែចុះផ្សាយព័ត៌មានដែលតាក់ទងទៅនឹងពួកខ្ញុំនិងគ្រួសារជាចុងក្រោយយើងខ្ញុំសូមសំណូមពរដល់បងប្អូនអ្នកសារព័ត៌មានមួយចំនួនតូច មុននឹងធ្វើការចុះផ្សាយមានអ្វីមួយសូមមេត្តាសាកសួរព័ត៌មានឲ្យជាក់លាក់ពីសម័យខ្លួនផ្ទាល់ជៀសវាងការយល់ច្រឡំនិងប៉ះពាល់ដល់កិត្តិយសបុគ្គល។ ការលើកឡើងច្បាស់ច្បាស់របស់លោកអេលិចសូរ៉ាបានបញ្ជាក់ថាទោះអូនស្មៃមិនមែនជាកូនបង្កើតតែលោកនៅតែស្រឡាញ់បានធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរដល់រូបលោកគ្រប់គ្នា។